បាទសួស្តីបាទនៅក្នុងវីដេអូនេះគឺខ្ញុំសូមចែករំលែកនៅអឺរបៀប download វីដេអូពីក្នុងនេះ ពីក្នុង TikTok ម្ដងមួយ profile ទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនហើយវីដេអូនេះក៏មានអ្នកធ្វើច្រើនផងដែរអឺដើម្បីយើង download បានយើងត្រូវតែមាន កម្មវិធី2បាទទី1គឺយើង search ពាក្យថាបាទ link grabber បាទបាទ link grabber នេះហើយយើង enter មកបន្តមកទៀតយើងយកអាទី2នេះបាទទី1នេះ យើងចុចនៅលើទី1មួយអូខេហើយបើសិនជាកន្លែងនេះយើងអត់ទាន់ add ទៅជ្រោមទេ យើងអាច add ទៅកាន់ជ្រោមបានអញ្ចឹង add ឡើងនឹងមួយបន្តមកទៀតយើងចុចពាក្យកន្លែងថា add extension អូខេនេះគឺវាលោតឲ្យហើយអញ្ចឹងយើងអាចមើលនៅត្រង់អាកន្លែងចំណុចមួយនេះមកគឺវានៅខាងលើនេះតែម្ដងអញ្ចឹងសម្រាប់ទី2យើងត្រូវតែទៅ download កម្មវិធីមួយទៀតមានពាក្យថា J download the អូខេអូខេនេះអញ្ចឹងបងប្អូនឃើញនៅកន្លែងខ្ញុំ highlight នេះហើយអញ្ចឹងយើងអាចចុចកន្លែងហ្នឹងមក យើងអូសមកក្រោមទៀតឈប់ចាំបន្តិចនេះយើងអាច download មកបាទ download វានេះបើមាន window យើងអាច down យកជា window មកអូខេសំចាំទៀតនេះបើយើង download ចុចខាងក្រោមនេះមកប៉ុន្តែកន្លែង download ហ្នឹងគឺខ្ញុំបាន download រួចហើយហើយនេះគឺជាកម្មវិធីដែលខ្ញុំបាន download ហើយ អញ្ចឹងបងប្អូនអាច download បានហើយបើសិនជាមានកន្លែងណាមិនយល់អាច comment នៅខាងក្រោមបានអញ្ចឹងនេះគឺជាកម្មវិធីដែលខ្ញុំបាន download ហើយនិយាយរួមទៅកម្មវិធីនេះគឺស្រួលមែនតែនយើង copy link ពី TikTok យកផាសចូលក្នុងហ្នឹងគឺបានទាំងអស់តែម្ដងឥឡូវខ្ញុំមើលខ្ញុំបើកកម្មវិធីហ្នឹងអូខេសូមចាំបន្តិចសិនបាទនេះជាកម្មវិធីហ្នឹងបន្តមកទៀតយើងចូលទៅកាន់ TikTok មក អូខេអញ្ចឹងបងប្អូន download តាមនឹងមកបាទអញ្ចឹងខ្ញុំសុំដាក់នឹងចោលហើយខ្ញុំចូលទៅកាន់ TikTok ខ្ញុំ search ពាក្យថាអឺបងប្អូនចង់បានអីយើង search នឹងមកយើង download នឹងមក natural អូខេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ down វីដេអូនេះមួយដើម្បី down បានយើងចូលទៅកាន់ profile របស់ TikTok មួយហ្នឹងអូខេយើងចូលមកទាំងអស់នេះមកយើងអូសមកអស់អូខេយើងអូសមកអស់មកយើងមានវីដេអូប្រមាណគឺយើងអូសមកអស់អូខេយើងមានវីដេអូប្រហែលយើងអូសមកអស់អញ្ចឹងណាប៉ុន្តែខ្ញុំសូមឧទាហរណ៍ខ្លីៗទេកុំឲ្យវីដេអូនេះយើងវាវែងពេកអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងធ្វើបានដូចខ្ញុំដែរអញ្ចឹងបន្តមកទៀត យើងចូលបន្តបញ្ចូល profile នឹងហើយបាទបន្តបញ្ចូល profile នឹងហើយគឺយើងចុចមកអាកន្លែងដែលយើង add link grabber នេះមិញមកបាទចុចលើនេះមួយបន្តមកទៀតយើងយកពាក្យថា link grabber បាទចុចលើវាមួយអញ្ចឹងវានឹងចេញនៅ URL របស់វីដេអូនឹងទាំងអស់ឲ្យយើងបាទនេះគឺជាវីដេអូដែលវាចេញមកឲ្យយើងបាទគឺវីដេអូច្រើនមែនតើបាទ អញ្ចឹងបងប្អូនមើលតាអាលេខអឺលេខខាងក្រៅខាងក្រៅនេះបាទអញ្ចឹងគាត់ថាថាវីដេអូនឹងមានប៉ុណ្ណឹងអញ្ចឹងណាអូខេមានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនដាច់មកស្លេចមកអស់អញ្ចឹងមកបាទស្លេចឲ្យមកអស់អញ្ចឹងមកហើយយើង copy បាទហើយយើង copy មកហើយបានយើងយកទៅផាសចូលក្នុងកម្មវិធីរបស់យើងមិញប៉ុន្តែខ្ញុំឧទាហរណ៍ថាអឺ 3វីដេអូនៅខាងលើនេះទេបាទអញ្ចឹងយើងចុចមក right click មកស្ដាំហើយយើងយកពាក្យថា copy បន្តមកទៀតយើងទៅបើកអាកម្មវិធីរបស់យើងមិញមកបាទនេះអានេះគឺខ្ញុំ download ការពីយប់មិញអញ្ចឹងយើងខ្វាយអានឹងចោលអូខេបន្តមកទៀតបាទយើងលុបវាចោលសិនមក បន្តមកទៀតយើងចុចពាក្យថានេះបាទចុចពាក្យថា link grabber ឃើញហើយវីដេអូហ្នឹងយើង3តែម្ដងបាទហើយចុះបើសិនជាយើង down មកហើយឲ្យយើងចង់ save វាទៅ file អឺទៅ folder ណាមួយយើងចុចពាក្យថា setting នេះបន្តមកទៀតយើងចុច browse នេះមកអូខេហើយយើងចូលទៅកាន់អឺ folder មួយដែលយើងចង់ទុកចង់ទុកមក អញ្ចឹងខ្ញុំទុកនៅក្នុង folder របស់ខ្ញុំនេះហើយហើយបន្តមកទៀតយើងចុចពាក្យថាបន្តមកទៀតចុចពាក្យថា save ជាការស្រាច់អញ្ចឹងយើងចុចមកកន្លែង link របស់យើងនេះវិញគឺខ្ញុំឧទាហរណ៍ថា3វីដេអូនេះទេអញ្ចឹងវីដេអូនៅខាងនេះអញ្ចឹងយើងចុចពាក្យត្រង់នេះមកថា download នេះមកអូខេអញ្ចឹងគឺវាចាប់ដើមទៅហើយបាទនេះនេះគឺជាវាកំពុងដំណើរការហើយ សង្ឃឹមថាវីដេអូមួយហ្នឹងនឹងមានប្រយោជន៍សម្រាប់បងប្អូនដែលចង់ download វីដេអូម្ដងមួយ profile យើងមិនចាំបាច់ download ម្ដងមួយម្ដងមួយទេបាទបន្តមកទៀតបាទនេះគឺវា download ចប់ហើយឥឡូវយើងចូលទៅមើល folder របស់យើងមើលឬក៏យើងចុចមើលទៅលើវីដេអូមួយហ្នឹងមើលវាមានជាប់ watermark អីអត់បាទ អូខេនេះគឺជាវីដេអូដែលយើងបានដោនឡូតមកមិញបាទឥឡូវយើងសាកបើកដាក់ play វាមួយអូខេនេះគឺជាវីដេអូវីដេអូដែលយើងបានដោនឡូតមកមិញគឺយើងងាយស្រួលមែនតើក្នុងការដោនឡូតបាទអញ្ចឹងសង្ឃឹមថាអឺបងប្អូននឹងធ្វើបាន ដូចខ្ញុំកំពុងតែបង្ហាញនឹងដែរបាទនេះគឺជាវីដេអូវាមកជា folder folder អញ្ចឹងណាបាទគឺវាងាយស្រួលមែនតែនសម្រាប់អ្នកចង់បាន download វីដេអូម្ដងមួយ profile ម្ដងមួយ profile អញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងទេហើយបើសិនជាបងប្អូនពេញចិត្ត complete ជួយចុច subscribe នេះមួយឬក៏ជួយអឺជួយ follow page អ្នកមួយដើម្បីទទួលបានព័ត៌មានបន្ថែមទៀតចឹងណា ហើយអានេះសង្ឃឹមថាកម្មវិធីនឹងងាយងាយគឺងាយស្រួលមែនតើអញ្ចឹងយើងអាចអនុវត្តបានទាំងអស់គ្នាកុំភ្លេចជួយអឺ share ឬក៏ចុច follow page អ្នកមួយដើម្បីទទួលបាន អ្វីថ្មីបន្ថែមទៀតយើងនឹងចែករំលែកឲ្យរៀនទៅទាំងអស់គ្នាបាទអញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាបាទ